ព័ត៌មានមួយបញ្ចុះផ្សាយថាពូដូននឹងត្រឡប់ទៅកាន់រៀនម៉ាឌ្រីតវិញនៅខែក្រោយតើពិតឬទេបងហ្នឹងហើយតាស់យើងចូលសាច់រឿងយើងបន្តិចតាកតងទៅនឹងការឡាយថ្ងៃនេះពូពូឡាយយឺតមែនទេដោយសារពូដេកម្ដងអីហើយភ្ញាក់ដល់ពេលអញ្ចឹងក៏មិនទឹកហើយឡាយឡាយងើបមកឡាយវិញអឺក៏ពិតយើងបានឃើញព័ត៌មានបានចុះផ្សាយអំពីតាកតងទៅនឹងការវិលត្រឡប់ទៅវិញ របស់ Cristiano Ronaldo ទៅកាន់ក្លឹបចាស់របស់គាត់គឺ Real Madrid ព័ត៌មាននេះពូក៏បានតាមដានអឺយ៉ាងដិតដល់បំផុត ជំវិញការផ្ទេរទៅកាន់ក្លឹបចាស់របស់គាត់គឺក្រុមក្លឹបបាល់ទាត់រៀលម៉ាឌ្រីតក៏ប៉ុន្តែបើមានព័ត៌មានដែលច្បាស់ការមួយបានបើចុះផ្សាយថាក៏ក្លឹបរៀលម៉ាឌ្រីតកំពុងតែបញ្ចុះបញ្ចូលដើម្បីធ្វើការផ្ទេរយកកំពូលខ្សែប្រយុទ្ធបើសញ្ជាតិពុកតង្ការនេះទៅកាន់ទឹកដីបេណាបូវិញនារដូវកាលក្រោយតែបើមែនតែនទៅប្រហែលជាមិនដល់រដូវកាលក្រោយអាចថានឹងធ្វើឡើងនៅក្នុងខែមករាខាងមុខពលគឺរដូវក្តៅនេះតែម្ដងនេះបើតាមការចុះផ្សាយពីកាសែតធំធំហើយកសាតល្បីល្បីខាងផ្នែកកីឡានៅលើពិភពលោក តែយ៉ាងណាមិញចំពោះសម័យខ្លួន Cristiano Ronaldo គឺនៅមិនទាន់បញ្ជាក់អំពីអនាគតថាតើខ្លួននឹងបន្តលេងជាមួយ Man U ឬក៏ត្រូវវិលត្រឡប់ទៅកាន់ក្លឹបចាស់ជាមួយនឹង Real Madrid វិញឬក៏យ៉ាងម៉េចទេហើយភ្នាក់ងាររបស់គាត់លោក Choi Mendes ក៏មិនទាន់បញ្ជាក់អំពីបញ្ហាការផ្ទេរឬក៏ការចរចារបស់ក្លឹប Barcelona Real Madrid ដែលចង់បានអឺបាកេឡាក៏ឆ្នាំរបស់ខ្លួនទៅចូលរួមវិញព្រោះបច្ចុប្បន្ន Real Madrid ដែលដឹកនាំដោយលោក Carlo Ancelotti បាទគាត់បាន ដឹកនាំក្រុមអាចថាមានស្ថានភាពមួយល្អប្រសើរទាំងនៅក្នុងលីកទាំងនៅក្របខ័ណ្ឌបាល់ទាត់ UEFA Champions League ប៉ុន្តែព័ត៌មានដែលធ្វើឲ្យអ្នកគ្រប់គ្រងកំពុងតែស៊ូគ្នាស៊ូឯងថាតើជាការពិតឬយ៉ាងណាចំពោះការដែល Real Madrid បើចង់បាន Ronaldo ត្រឡប់ទៅវិញបើនិយាយអំពីរឿងត្រឡប់ទៅវិញនេះពូនឹកឃើញការពីមុនរដូវកាលចាប់ផ្ដើមកំឡុងពេលដែល Ronaldo នៅជួបបន្ទោសបាទគាត់ក៏មានលេចលើព័ត៌មានថា Real Madrid បើចង់យករ៉ូណាល់ដូត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញវិញក៏ប៉ុន្តែចុងក្រោយគឺត្រូវបានបដិសេធដោយសមីខ្លួនរ៉ូណាល់ដូហើយនឹងបដិសេធនៅក្លឹបរីម៉ាឌ្រីតហើយសូម្បីតែលោកគ្រូបង្វឹករបស់ក្លឹបបាល់ទាត់រីម៉ាឌ្រីតបច្ចុប្បន្នលោកកាឡូអាស៊ីវតិគាត់ក៏បាននិយាយហើយថាអឺក្លឹបមិនដែលមានផែនការឬក៏គម្រោងការណាមួយដើម្បីចង់បានរ៉ូណាល់ដូត្រឡប់មកវិញទេអាហ្នឹងគាត់និយាយការដែលរ៉ូណាល់ដូនៅជួបបន្ទោសណាស្រាប់តែពេលបានមួយសប្តាហ៍រ៉ូណាល់ដូត្រូវបានផ្ទេរមកកាន់ទឹកដីអូត្រាហ្វតជាមួយនឹងក្លឹបមែនយូរបស់គាត់វិញ ចឹងព័ត៌មាននោះក៏ត្រូវបាន រសាត់ដោយទឹកហូរទៅក៏ប៉ុន្តែពេលនេះថ្មីថ្មីរយៈពេល2ថ្ងៃចុងក្រោយនេះគឺផ្ទុះព័ត៌មានម្ដងទៀតជុំវិញការបាទការការផ្ទេបាទន័យថា Real Madrid ហាក់ដូចជាចង់បានបាទ legend របស់ខ្លួននឹងគឺទៅចូលរួមវិញតែយ៉ាងណាមិញយើងមិនទាន់ដឹងថាព័ត៌មាននឹងពិតឬក៏យ៉ាងម៉េចអានឹងវាអាស្រ័យទៅលើ Club Real Madrid និងអាស្រ័យទៅលើការចរចាជាមួយនឹងសម័យខ្លួនគឺ Cristiano Ronaldo ថាគាត់ពិតជា ចង់ត្រឡប់ទៅអេស្ប៉ាញវិញឬក៏គាត់ចង់ បញ្ចប់អាជីពត្រឹមក្លឹបមែនយូដែលគាត់ធ្លាប់លេងកាលពីកំឡុងកាលពី10ឆ្នាំជាងមុនពួក Cristiano Ronaldo គាត់ធ្លាប់ចាយពេលប្រហែលដូចជា6ឆ្នាំជាងនៅទឹកដី Old Trafford ជាមួយនឹង Man U មុននឹងគាត់ចាក់ចេញទៅចូលរួមជាមួយនឹង Real Madrid នៅឆ្នាំ2009បាទពលគឺបាទគាត់បានន័យថាគាត់លេង2ដងហើយបាទជាមួយនឹង Man U បាទលើកនេះគឺគាត់មកលើទី2ក៏ប៉ុន្តែបច្ចុប្បន្នគឺបានន័យថាគាត់លេងមិនទាន់ចប់រដូវកាលទេទើបនឹងសប្តាហ៍ទី16នេះនៅនៅ Premier League ឥឡូវនេះស្រាប់តែផ្ទុះព័ត៌មានថាក្លឹបបាល់ទាត់រៀលម៉ាឌ្រីតបាទចង់យករ៉ូណាល់ដូត្រឡប់ទៅទៅទៅទៅវិញហើយបើតាមអានេះពូពូស៊ូត្រង់ថាតើចង់ឲ្យគាត់ទៅទៅទៅរៀលម៉ាឌ្រីតវិញឬក៏ចង់ឲ្យគាត់នៅលេងបន្តទៀតជាមួយនឹងមែនយូអានេះពូស៊ូត្រង់ស៊ូទៅកាន់អំពូមិញលោកយេលីតាក្មួយក្មួយថាមានទស្សនៈទានយ៉ាងម៉េចចំពោះការការការដោះដូរនេះចង់ឲ្យគូដូយើងនៅមែនយូឬក៏គាត់ចង់ឬក៏ចង់ឲ្យគាត់ទៅទៅរៀលវិញព្រោះបច្ចុប្បន្នយើងឃើញថារៀលម៉ាឌ្រីតហាក់ដូចជា មិនដូចជាមិនមិនខ្វះខ្សែប្រយុទ្ធទេព្រោះបច្ចុប្បន្នយើងគិតមើលមាន Vinicius Junior អាម៉ៅណាមានអាសាម៉ូមាន Benzema មាន Marco Asensio ហើយក៏ប៉ុន្តែយ៉ាងណាមិញក៏រៀលគេធ្វើបកាខ្សែប្រយុទ្ធដើម្បីបញ្ចប់ទីមួយទៀតឥឡូវនេះដល់ពេលវាផ្ទុះពោមានអញ្ចឹងវាវាធ្វើឲ្យអ្នកគ្រប់គ្រងទាំងពូទាំងខ្ញុំទាំងគេលោកតាលោកយាយគាត់បានមានបន្ទិលងឿងឆ្ងល់ថាតើរឿងនឹងវាពិតឬក៏អត់តែបើចំពោះខ្ញុំខ្ញុំគិតថាមិនទាន់ផ្លូវការហើយក៏មិនទាន់ច្បាស់100%ដែរជុំវិញការ ការការការលេចលឺនៅព័ត៌មានមួយនេះអាចថាជាពាក្យចចាមរាមឬក៏ជាគេហៅថាប្រជាពិធរបស់សារព័ត៌មានកីឡាដើម្បីធ្វើឲ្យអ្នកគ្រប់គ្រងចាប់អារម្មណ៍ជុំវិញការផ្ទេរនេះតែប៉ុណ្ណោះសំខាន់បំផុតមានតែមនុស្សម្នាក់ទេដែលអាចបញ្ជាក់ពីបញ្ហានេះថាតើទៅឬមិនទៅគឺគឺគឺសម័យខ្លួនគឺ Cristiano Ronaldo តែប៉ុណ្ណឹង បាទហើយមួយទៀតពូចង់និយាយភ្ជាប់បន្តិចជាមួយនឹង Cristiano Ronaldo បាទពូនិយាយសឹងថាគ្រប់ការប្រកួតហើយជំវិញការលេងរបស់គាត់ចាប់តាំងពីគាត់ផ្ទេពីជួនទូមកមែនយូតាកតងទៅនឹងទម្រង់លេងថ្ងៃប៉ះជាមួយនឹងក្រុម Barton University ចប់ការប្រកួតអ្នកសារព័ត៌មានបានសួរទៅកាន់ Cristiano Ronaldo ជុំវិញអារម្មណ៍ផ្ទាល់នៅពេលដែលការប្រកួតត្រូវបានបញ្ចប់គាត់ថាគាត់ទទួលស្គាល់ថាថ្ងៃនេះគាត់ធ្វើមិនបានល្អទេក៏ប៉ុន្តែ គាត់រកគ្រាប់បាល់បានដោយសារបាល់ពីនៃ11ម៉ែត្រក៏ពិតមែនដែលជាការប្រកួតដ៏សំខាន់ហើយជាការប្រកួតមួយដែលតាមតាមបំផុតដែលគាត់សឹងថាมันមានឱកាសសុទ្ធផងបើទៅលើក្រុមបាល់ទាត់នៅវិសិទ្ធីតែពេលនោះគឺគាត់ទទួលស្គាល់ខ្លួនឯងថាគាត់ពិតជាលេងអន់គាត់គាត់គាត់គាត់អានេះគាត់និយាយត្រង់មែនបើគាត់និយាយថ្លែងទៅកាន់អ្នកសារព័ត៌មានប៉ុន្តែជុំវិញបញ្ហានេះយើងសង្កេតឃើញហើយបាទពីមកប្រកួតទៅមកប្រកួតពីមួយប្រកួតទៅមកប្រកួត ចាប់តាំងពីគាត់ផ្ទេមកទាំងលម្អឿនទាំងទម្រង់លេងទាំងបច្ចេកទេសគឺគាត់ពិតជាធ្លាក់មែន អានេះពូជាអ្នកគ្រប់គ្រងដ៏ងប់ងល់បំផុត របស់គាត់រយៈពេល10ឆ្នាំជាងនេះតាំងពីគាត់នៅ Man U តាំងពីគាត់នៅ Real Madrid តាំងពីគាត់នៅ Juventus រហូតដល់គាត់មក Man U វិញទៀតហើយកំឡុងពេលដែលពូគ្រប់គ្រងគាត់ងប់ងល់បំផុតនោះគឺនៅ Real Madrid តែឥឡូវនេះពេលនេះពេលវេលាវិជ័យទៅវិវត្តទៅមុខអាយុរបស់គាត់ក៏កាន់តែក្រេលហើយឥឡូវនៅសល់តែប្រហែលថ្ងៃទៀត37ហើយពូដូអញ្ចឹងបានន័យថាទាំងកាយសម្បត្តិទាំងបច្ចេកទេសទាំងរបៀបរបស់គាត់ក៏វា វិវត្តទៅតាមនឹងដែរបើទោះបីជាគាត់ប្រឹងវឹកហាត់បើទោះបីជាគាត់ប្រឹងអឺធ្វើតាមលំនាំលំហាត់បច្ចេកទេសរបស់គ្រូយ៉ាងណាមិញដើម្បីរក្សាកាយសម្បទាដើម្បីរក្សាលបឿនដើម្បីរក្សាបោ fit របស់គាត់ឲ្យមានស្ថិរភាពនៅក្នុងលក្ខខណ្ឌមួយដ៏ប្រសើរប៉ុន្តែគឺអានឹងគេហៅថាធម្មជាតិយើងគិតមើលថាហេតុអីបាននៅពេលដែលគាត់លេងនៅ menu យើងឃើញថាចងណារបស់គាត់គឺគាត់រត់អីឆ្វេងផងស្ដាំផងលើផងក៏ប៉ុន្តែមើលទៅគាត់អត់សូវមានបាល់លេងទេពួកដោយសារអីដោយសារពេលខ្លះ ទោះបីជាគាត់មានបាល់លេងក៏គាត់អត់សូវមានគេហៅថាបច្ចេកទេសដូចដូចមុនដែរមុនគាត់អាច dribble ឲ្យត្រឹមមួយទល់1ឬក៏មួយទល់2គាត់អាចរត់ទាញបាល់គាត់អាចញាក់បាទគាត់អាច press ប៉ុន្តែឥឡូវគឺមិនអញ្ចឹងទេឥឡូវគាត់ធ្លាក់ហើយអញ្ចឹងដោយអ្វីដែលយើងបានឃើញថាពូដោពិតជាធ្លាក់តម្រង់លេងមែនសឹងថាពីមុន100%ឥឡូវនេះគឺនៅសល់តែ60ទៅ70ទេអានឹងពូហ៊ាននិយាយចឹងមកហើយអ្វីដែលច្បាស់បំផុតដែលគាត់នៅរក្សាបានដល់សប្តាហ៍ថ្ងៃនេះគឺការបញ្ចប់ទីនិងការតែមានតែពីរហ្នឹងទេដែលគាត់ច្បាស់ ការបញ្ចប់ទីរបស់គាត់គឺច្បាស់មែនហើយនឹងការតែបប៉ុន្តែបើនិយាយពីបច្ចេកទេសបើនិយាយពីល្បឿនគឺធ្លាក់ហ្មងថ្ងៃលេងមួយ University ឧទាហរណ៍ជាដើមពេលខ្លះសឹងតែគាត់អត់ហ៊ានទប់បាល់ផងគាត់ទប់គឺគាត់ឲ្យហើយគាត់អត់ដែរទប់ហើយពជាដើម្បីឲ្យគេចូលមកលូកឬក៏គាត់ញាក់គឺមិនទេគាត់កម្រកុំកុំកុំនិយាយទៅគឺកំឡុងពេលគ្រប់ពេលការប្រកួតទាំងអស់ឲ្យតែគាត់បានបាល់ឲ្យតែពេលដែលគាត់ទទួលបាល់បានពីមុខរំក្រងគឺគាត់ចេញបាល់ភ្លាមភ្លាមហ្មង បានន័យថាចង់ណាមកគាត់គឺព្យាយាមចេញបាល់ឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានมันអាចទុកបាល់នឹងឬក៏มันអាចអូសឬក៏มันអាចញាក់បានទេព្រោះកម្លាំងរបស់គាត់គឺអត់ដូចមុនទេហើយភាគច្រើនខ្សែប្រយុទ្ធយើងដឹងហើយថានៅពេលដែល មានវត្តមានរបស់គាត់នៅលើទីលានគឺគេបិទគាត់ហើយ1 2 1ឬ2ពេលខ្លះអាចដល់3ផងប៉ុន្តែឥឡូវគឺគេຕົកគេគេចាប់គាត់2នាក់អញ្ចឹងពេលខ្លះគាត់ពិបាកដែរបើគាត់ពិបាកក្នុងការញាក់ក្នុងការអូសកាត់ដើម្បីឲ្យផុតពីការការពាររបស់គូបដិបត្តិ អញ្ចឹងនិយាយឲ្យខ្លីទៅគឺបច្ចុប្បន្នគ្រីស្ទីណូរ៉ូណាល់ដូពិតជាធ្លាក់ទម្រង់លេខ100%មែនអានេះយើងត្រូវទទួលស្គាល់អ្វីដែលជាការពិតយើងមានពេលខ្លះយើងឃើញឯងពេលខ្លះពូពូពូទ្រាំទ្រាំមែនតើហ្មងអូបើសិនជាខុសពីគាត់ណាចាត់ទុកដូចជា legend ចាត់ទុកដូចជាបងប្រុសដូចជា my brother ពូជេងាប់ហ្មងតែនៅឃើញតែគាត់ចាស់ហើយអញ្ចឹងបានថាចេះតែលើកលែងទៅចេះតែបិទភ្នែកបិទច្រមុះទៅហ្នឹងហើយទ្រាំទៅបងតស៊ូទៅបើធ្វើមិនឆន្ទៈរបស់គាត់គឺគាត់ចង់លេងឲ្យដល់អាយុ40 អញ្ចឹងមានតែគាត់ប្រឹងទៅតាមអ្វីដែលគាត់អាចធ្វើទៅបានតែបច្ចុប្បន្នយើងទៅទៅទទួលស្គាល់ថាទម្រង់លេងរបស់គាត់គឺមិនដូចពីមុនទេអ្វីដែលគាត់លេងបានល្អបំផុតអ្វីដែលធ្វើអ្នកគ្រប់គ្រងជុំវិញពិភពលោកភ្លឺភ្នែកហើយសរសើរនៅនៅបច្ចេកទេសដ៏ដ៏ដ៏អស្ចារ្យបំផុតនោះគឺការនៅលេងនៅរៀលម៉ាឌ្រីតចាយពេលរយៈពេលជិត10ឆ្នាំនៅរៀលម៉ាឌ្រីតពេលនោះគឺរ៉ូណាល់ដូពិតជា the best player of the year out of in the world man កាលនោះគាត់លេងល្អខ្លាំងណាស់បាទល្អខ្លាំងមែនទែនហ្មងចុះពេលហ្នឹងកាយសម្បទាពេញអាយុគាត់នៅ នៅមួយលំង20ជាងហើយការវឹកហាត់របស់គាត់គឺខ្លាំងខ្លាដល់ពេលអញ្ចឹងគឺសន្ទុះហើយនឹងបច្ចេកទេសរបស់គាត់កើតលេងនេះគឺពិតជាពុះ control តែអ្វីអ្វីគឺវាអត់ថិតថេរទេវាអត់ថិតថេរទេឥឡូវនេះគឺគាត់ធ្លាក់អញ្ចឹងមានតែចាំមើលទាំងអស់គ្នាថាតើគាត់លេងដល់អាយុប្រហែលដែលត្រូវគាត់ចូលនិវត្តន៍គាត់មិនអាចទៅបំលាស់ទីគាត់មិនអាចទៅមានចលនាចេញចូលរត់ចុះរឡើងដោយ Bruno Fernandes បានទេมันអាចធ្វើចឹងបានទេ គាត់ហ៊ានតែធ្វើជាងដូចប្រូណូអស់ខ្យល់ហើយអត់អាចបានទេរ៉ូណាល់ដូឥឡូវសឹងថាដូចដាក់ចោលនៅលើចឹងបើថានៅឆ្វេងគឺឆ្វេងទៅបើថានៅកណ្ដាលកណ្ដាលទៅចាំតែបញ្ចប់ទីទៅបានទេឬក៏មានបាល់ counter អីដែលគាត់អាចញាក់ឬក៏គាត់អាចបោះតែប៉ុណ្្នឹងទៅគាត់មិនអាចធ្វើដូច Bruno រត់ចល័តឆ្វេងផងស្ដាំផងបាទប៉ុន្តែបងថាទូនទីផ្សេងគ្នាមួយប្រយុទ្ធមួយមួយបំរើតែពេលខ្លះ យើងឃើញថាការដែលគាត់នៅរៀលម៉ាឌ្រីតគឺគាត់ចល័តបាន គាត់លេងហ្វេងផងស្ដាំផងគាត់លេងកណ្ដាលផងដូចបេនសេម៉ាគាត់លេងយ៉ាងគេទេគាត់ប្រយុទ្ធទេប៉ុន្តែគាត់អាចចុះមកលេងនៅកណ្ដាលគាត់អាចរត់ប្រយោគបាល់នៅស្ដាំគាត់អាចរត់បាល់នៅហ្វេងអាហ្នឹងគឺជាចលនាបំលាស់ទីរបស់កីឡាករដែលត្រូវយល់ពីស្ថានភាពជាក់ស្ដែងនៅលើទីលានតែបើពូដូគឺមិនទេឥឡូវគឺមិនហ្មងមិនអាចធ្វើចឹងបានទៀតទេអញ្ចឹងអ្វីដែលយើង សោកស្ដាយបំផុតហើយយើងអាចថានឹងនឹងត្រៀមចិត្តយ៉ាងហោចណាស់ពូគិតថាប្រហែលជា2ឬ3ឆ្នាំទៀតពូដូប្រហែលជាអាចនឹង នឹងធ្លាក់ក្រោមនឹងទៅហើយបន្តិចម្ដងបន្តិចម្ដងអានឹងនិយាយស្មោះត្រង់ទាំងអស់គ្នាហើយក៏មានបើទស្សនៈខ្លះថារ៉ូណាល់ដូអាចនឹងធ្វើជាគ្រូបង្វឹករ៉ូណាល់ដូអាចនឹងឈប់ពីអាជីពបាល់ទាត់ហើយគាត់ចេញទៅរ៉ូស៊ីមែនក៏ប៉ុន្តែ business របស់គាត់នៅក្នុងដៃច្រើនណាបើនិយាយពី business របស់គាត់មែនបាទទាំងហាងលូកាអាវទាំងទឹកអប់ បាទទាំងស្បែកជើង ទាំងអ្វីៗផ្សេងទៀតគឺច្រើនមែនទែនបាទសូម្បីតែស្ថានភាពក៏គាត់មានដែរនៅអេស្ប៉ាញផងនៅពុកទីកាល់ផងចឹងបានន័យថាបើទោះបីជាគាត់ឈប់បញ្ចប់អាជីពបាល់គាត់ក៏គាត់អាចនឹងមាន business របស់គាត់ជាច្រើនទៀតដែលរកលុយឲ្យគាត់ហើយយ៉ាងណាមិញយើងគាត់នឹងប្រមាណថាគាត់ស្រឡាញ់បាល់ទាត់តាំងពីក្មេងអញ្ចឹងប្រហែលជាអនាគតរបស់គាត់អាចនឹងធ្វើជាគ្រូបង្វឹកឲ្យក្លឹបណាមួយឬក៏ជំរឿចិត្តពុកទីកាក៏ថាបានដែរអាហ្នឹងយើងគិតទៅរឿងអនាគតថ្ងៃមុខប៉ុន្តែពេលនេះគឺមិនទេឥឡូវគាត់នៅសល់តែប្រហែលថ្ងៃទៀតប្រហែលសប្តាហ៍ទៀត37ឆ្នាំបាត់ហើយ 37ឆ្នាំបាត់ហើយចាំមើលថាគាត់លេងដល់អាយុប្រហែលហើយក្តីប្រាថ្នាក្តីសម័យរបស់គាត់ដែលគាត់ដេកសម័យដេកគិតដេកយល់សពរាល់ថ្ងៃហ្នឹងគឺការឈ្នះ World Cup ជាមួយនឹងប៉ុកទីកាព្រោះថាបច្ចុប្បន្នគាត់ឈ្នះអស់ហើយ Ballon d'Or UEFA Champions League ពាននៅក្នុងស្រុកជាមួយក្លឹបផ្សេងផ្សេងគាត់ឈ្នះអស់ហើយគាត់ឈ្នះ Premier League ជាមួយ Man U គាត់ឈ្នះ La Liga ជាមួយ Real Madrid គាត់ឈ្នះ Serie A ជាមួយ Juventus អញ្ចឹងបានន័យថាគាត់ឈ្នះតិចតិចហើយទាំងពានក្លឹបពានបុគ្គលបាទ ហើយសូម្បីតែកំណត់ត្រាធំធំនឹងគាត់បំបែកអស់ហើយនៅលើភពផែនដីនឹងតាំងពីសុទ្ធគ្រាប់បាល់ច្រើនជាងគេនៅ UEFA Champions League តាំងពីសុទ្ធគ្រាប់បាល់ច្រើនជាងគេនៅជម្រើសជាតិតាំងពីសុទ្ធគ្រាប់បាល់ច្រើនជាងគេនៅក្នុងអាជីពបាល់ទាត់ឥឡូវបាន802គ្រាប់វ៉ាដាច់អឺចុះ BK ហើយនឹងវ៉ាដាច់ស្ដេចបាល់ទាត់ប្រេស៊ីលពើលេអស់ហ្នឹងមិនចឹងឥឡូវនៅសល់កំណត់ត្រាអីទៀតបើកំណត់ត្រាធំធំនៅក្នុងវិស័យបាល់ទាត់រ៉ូណាល់ដូបំបែកតិចតិចមានសល់ហើយ នៅសល់តែមួយទេគឺនៅសល់ World Cup ហ្នឹងដែលគាត់គិតថាគាត់ចង់ឈ្នះ World Cup ជាមួយនឹងក្រុមបញ្ចកែវពុកតកាតែប្រហែលសម័យ World Cup អីគឺអត់ទេគឺមិនមិនទេដូចកាលនៅ World Cup កាលនៅរុស្ស៊ីចឹងត្រឹមវា16ក្រុមក៏ធ្លាក់ទៅទៅឥឡូវហ្នឹងត្រូវប្រវេប្រវាត្រូវលេងយ៉ាងម៉េចដើម្បីយកឈ្នះនៅក្នុងវគ្គ play off នេះវាត្រូវឈ្នះវាបាយទៅទៅជាយ៉ាប់យើងទៅវិញ Portugal ហើយក៏លោធ្ងន់ធ្ងន់ទៅជួបគ្នាមួយអ៊ីតាលីមួយអីទៀតដល់ពេលអញ្ចឹងត្រូវយ៉ាប់ហើយបើប៉ូទុយហ្គាល់ព្រោះក្នុងចំណោមលឺថា12ក្រុមគេយកតែ3ក្រុមទេឡើងទៅបើវាមានសរុបយក6ទៀតតែពេលអញ្ចឹងវាញ៉េញ៉ៃហើយត្រូវតាមតឹងទៀតអញ្ចឹងអាពេលដែលឱកាសត្រូវត្រូវរកបន្ទុកបានឡើងទៅស្រួលទៅដរិចបើជាអត់ទៅវិញប៉ូទុយហ្គាល់អញ្ចឹងវាយ៉ាប់អញ្ចឹងក៏ប៉ិតអាថ្ងៃប៉ះមួយអាស៊ាប៊ីនោះក៏ប៉ិតគូនៅតែបានឡើងដរិចអីក្នុងកុំឲ្យតែអាញាកដាលថោកទៀបអត់ឲ្យគ្រាប់បាល់របស់គាត់អត់ឲ្យចូលទេអាគ្រាប់ទី3ចុងក្រោយនោះក៏បីនឹងឡើងទៅបាត់ហើយ ហ្នឹងឯងពូក៏វាអត់មានអីទៅចម្លែកចិត្តទេថាហេតុអីបានតម្រងលេខរបស់គាត់ធ្លាក់ចុះក៏ប៉ុន្តែយើងយល់ហើយថាអ្វីរបស់មនុស្សគឺកាន់តែវិវត្តអញ្ចឹងកម្លាំងក៏គាត់ធ្លាក់ទៅតាមហ្នឹងដែរហើយណាមួយយើងគិតមើលថាគាត់មានគ្រួសារឥឡូវកូនប៉ុន្មានហើយកូន4នាក់ហើយមានអាភ្លុះពីរក្នុងហ្នឹងទៀតអញ្ចឹងគាត់មិនសកម្មទៅនៅលើទីលានទេសម្បីតែនៅទីគាត់សកម្មមួយប្រពន្ធគាត់ដែរគាត់ត្រូវលេងបាល់ផងគាត់ត្រូវបំពេញក្តីសុខហើយនឹងសុភមង្គលឲ្យគ្រួសារគាត់ផងដល់ពេលអញ្ចឹងគាត់ត្រូវបាទធ្វើរឿងដល់ទៅ2ដល់ទៅ3យ៉ាងក្នុងពេលតែមួយ ល្ងាចឡើងលេខបើយប់មិនទាន់អស់កម្លាំងលីងបាទពូដូចឹងបានថាឥឡូវគាត់រៀងបាក់មែនមកគាត់អើយ